ជាមួយបង ខ្ញុំស្រឡាញ់ស្រីតូចូលមកសំស្រួលជួបគេរៀងស្រួលឲ្យខ្ញុំព្រឺព្រឺចិត្តណាពេលមកច្រើនបញ្ឆាលើប្រាអូនរងសំខារំចាំ um prompte muito bom.